ចេះលើកម្មវិធីប្រើទូរស័ព្ទឬក៏រៀនអីទៅតាមនឹងជួនកាលទៅកំងឥឡូវកំង food panda អីមិនបាច់ទៅដល់ហាងកំងវាចូលចូលអាវាជាវិច័យជា4.0បានន័យថាយើងបជានឹងវាទៅបជានៅលើ cloud បជាទៅខាងក្រុមហ៊ុនអ្នកដឹកជញ្ជូនទៅទិញអីវ៉ាន់នោះវិញអញ្ចឹងអានឹងគឺជាវិច័យវិទ្យាដែលយើងដើរតន់ហើយបើយើងស្ដាប់មើលទៅវា ក៏ប៉ុន្តែវាដូចអត់អីទេវាមើលទៅសម័យអញ្ចឹងប៉ុន្តែវាយើងគិតទៅលើវិទ្យាវិទ្យាវាយើងមាន តាំងពីរថយន្តប្រើចំហាយទឹកបដិញរហូតដល់រថយន្តប្រើសាំងប្រើអគិសនី ទៅមុខមិនដឹងថាអាចប្រើអីទៀតអញ្ចឹងអានេះគឺជាកត្តាមួយដែលជំរុញឲ្យ វិស័យ TVET ហ្នឹងរកជំនាញឲ្យបានកាន់តែអឺគ្រប់គ្រងតម្រូវការអានេះគឺជាកត្តាដែលខ្ញុំនិយាយពីសកលលោកទូទៅយើងអាចនឹងនេះទៅអឺតម្រូវការជំនាញ មានការផ្លាស់ប្ដូរអញ្ចឹងមិនយើងបញ្ហាអស់ហ្នឹងហើយបើយើងធីវេតយើងចាប់តាមដើរហើយមួយទៀតតកតងទៅនឹងអាចសុំស្លាយបន្ទាប់តកតងទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលរបស់យើងប្រទេសយើងគឺជាប្រទេសកំពុងអភិវឌ្ឍយើងអាចដឹងឯងប៉ុន្តែយើងអាចនៅក្នុងប្រទេសកំពុងអភិវឌ្ឍទេបើនិយាយឲ្យច្បាស់ទៅប្រទេសកំពុងអភិវឌ្ឍមិនថាប្រទេសអត់សូវមានទេជីវភាព នៅក្រីក្រតើទាំងអស់គ្នាពិតជានៅចង់ បានជីវភាពប៉ុណ្ណឹងឬក៏នៅឬក៏ចង់ឲ្យជីវភាពយើងល្អជាងមុនតែជីវភាពចំណូលរបស់យើងល្អជាងមុនវាចូលជាប្រទេសអភិវឌ្ឍអាយអញ្ចឹងដើម្បីរដ្ឋាភិបាលយើងគឺមានចក្ខុវិស័យចង់ឲ្យប្រទេសយើងក្លាយជាប្រទេសអ្នកមានដូចគេអញ្ចឹងដើម្បីឲ្យប្រទេសយើងអ្នកមានគឺក៏សេតតែថាយើងមានពេលណាដើម្បីកសាងសមត្ថភាពខ្លួនឯងបើយើងអត់កំណត់ពេលវេលាយើងថាយើងចេះចង់ធ្វើប៉ុន្តែដល់ពេលគឺអត់បានទេឧទាហរណ៍ងាយងាយដូចថាយើងធ្វើដូចពេលយើងរៀន យើងមាន assignment គ្រូដាក់ឲ្យធ្វើអត់ប្រាប់ថ្ងៃ deadline គឺយើងអត់ធ្វើទេ តែបើកំណត់ deadline អានឹងត្រូវតែធ្វើដល់ថ្ងៃអញ្ចឹងចាក់ខុសរបស់រដ្ឋាភិបាលក៏ដូចគ្នាដែរអញ្ចឹងទន្ទឹមនឹងយុទ្ធសាស្ត្រផ្សេងផ្សេងក៏ត្រូវតែកំណត់ពេលវេលាដែរពេលវេលា2030យើងនឹងកែប្រែប្រទេសយើងឲ្យខ្លាចជាប្រទេសអីអីទៅលើដើម្បីផ្អែកទៅលើបានជាចំណុចហ្នឹងយើងត្រូវពឹងផ្អែកលើកត្តាអីខ្លះប្រជាជនយើងត្រូវមានចំណូលកម្រិតណា អញ្ចឹងនៅក្នុង2030យើងនឹងកែប្រែប្រទេសយើងឲ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ហើយ2050នឹងកែប្រែប្រទេសយើងឲ្យទៅជា ប្រទេសអភិវឌ្ឍអញ្ចឹងពេលហ្នឹងគឺបើណាប្រជាជនយើងគឺអាចនឹងមានជីវភាពទូធាច្រើនជាងហ្នឹងអញ្ចឹងអានេះរដ្ឋាភិបាលបានដាក់គោលនយោបាយហើយបានដាក់យុទ្ធសាស្ត្រហើយនៅតែរុញទៅតាម step មួយមួយរហូតដល់ដៃប្រជាជនដែលគាត់ត្រូវរៀនជំនាញដើម្បីជួយគ្នា ព្រោះការអភិវឌ្ឍប្រទេសជាតិអត់អាចពឹងទៅលើរដ្ឋាភិបាលមួយផ្នែកទេវាត្រូវតែពឹងទៅលើវិស័យឯកជនពឹងខ្លាំងជាងគេ ទៅលើប្រជាជនម្នាក់ម្នាក់ព្រោះការការភ្នាក់រលឹកការធ្វើព្យាយាមគឺចេញពីប្រជាជនម្នាក់ម្នាក់ដូចយើងទៅដាស់មនុស្សឲ្យគេមនុស្សគេងលក់ស្នុកដាស់ឯងតែបើមនុស្សធ្វើពុតឲ្យគេងអានឹងអត់ងាយដាស់ឯងពេលខ្លះយល់ថាប្រជាប្រទេសអត់មានអីធ្វើធ្វើទៅប្រជាគាត់គិតថា ប្រទេសជាតិធ្វើអីសម្រាប់គាត់តែគាត់អត់បានគិតថាគាត់ធ្វើអីសម្រាប់ប្រទេសជាតិទេអញ្ចឹងគឺអ្វីដែលសំខាន់គឺបងប្អូនសិស្សសិស្សសានុសិទ្ធឪពុកម្ដាយនឹងឯងជំរុញឲ្យគាត់មករៀនព្រោះតែគាត់រៀនហើយគាត់អាចមានចំណូលខ្លួនឯងអាចជួយខ្លួនឯងបានទើបអាចទៅជួយគ្រួសារជួយប្រទេសជាតិអញ្ចឹងកតាធំធំដែលអស់ហ្នឹងដែលគាត់ដែលយើងជំរុញឲ្យមានការបដិបដាទីព្រោះអ្វីដែលយើងឃើញនេះគឺបច្ចុប្បន្ននេះអត្រាបោះបង់នៅកម្រិតបឋមសិក្សា ហើយនឹងអនុវិទ្យាល័យគឺមានច្រើនជាពិសេសខេត្តដែលជាប់នឹងតំព្រំប្រទល់តែម្ដងដោយសារតែប្រទេសគេមានកិច្ចវិវត្តយើងចេញចូលដែលថាខ្ញុំទៅមកពីកោះកុងម្សិលមិញយប់មិញដែរគ្នា គឺបានចូលទៅថៃមើលប្រជាជននៅកោះកុងមួយចំនួន គឺក្មេងៗគឺគាត់អឺអត់អត់ទៅរៀនភាសាខ្មែរគាត់ចូលទៅទឹកដៃថៃផ្លូវគេល្អអឺពេលដែលរៀនគេឲ្យត្រឹមទី1ដល់ទី6គេឲ្យហាអាហារហូបចុក ស្នាក់នៅហើយពុកម្ដាយគាត់ទៅធ្វើពលករនឹងថៃនឹងទៀតតែអត់រៀនបានខ្ពស់ទេគេឲ្យត្រឹមទី6ទេវាអាចរៀនដែរប៉ុន្តែគេដូចអត់ជំរុញអញ្ចឹងអញ្ចឹងបើគិតជា long term អាចនឹងបញ្ហារឿងដែលយើងអត់អាចទៅរៀនខ្ពស់ធម្មតាអភិវឌ្ឍប្រទេសត្រូវការបញ្ញវន្តច្រើនតែដល់ពេលយើងរៀនបានកម្រិតទៀតគឺអភិវឌ្ឍប្រទេសគឺយឺតអញ្ចឹងអានេះដូចថាខ្ញុំនិយាយវិញគឺកតាខ្លួនឯងកតាពុកម្ដាយជំរុញកូនឲ្យមករៀនហើយអានេះគឺ គ្រាន់តែបញ្ជាក់រឿងគោលយោបាយរដ្ឋាភិបាលអញ្ចឹងវាតគ្នាវិញខ្ញុំអាចសុំទៅ next slide មួយទៀតចាអញ្ចឹងគោលនយោបាយរបស់ជាតិយើងដាក់ហើយចាប់ដើមក្រសួង សម័យមួយមួយដែលពាក់ព័ន្ធការងារចាប់ដើមជំរុញមុនទាំងដល់ក្រមគោលដៅអញ្ចឹងក្រសួង ការងារយើងនៅ ក្នុងអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈខ្ញុំសូមបើកមុខចោលតិចក្រសួងការងារអ្នកខ្លះអាចនិយាយថា ស្ដាប់មើលទៅវាដូចធំអញ្ចឹងខ្ញុំបើកវងចុកក្រសួងការងារយើងមាន5អគ្គនាយកដ្ឋានដែលយើងអាចចែកចេញជា2គឺក្រសួងការងារនិងនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រាន់តែឈ្មោះក្រសួងក៏មាន2ល្បះដែរបានន័យថាក្រសួងដែលបង្កើតការងាររកការងារហើយនឹងដើម្បីឲ្យមានការងារគឺត្រូវបណ្ដុះបណ្ដាលជំនាញហើយវាមានការងារចែកចេញជាពីរដែលការងារដែលប្រើជំនាញនិងមិនប្រើជំនាញអញ្ចឹងនៅពេលដែលគាត់អត់ជំនាញរដ្ឋាភិបាលត្រូវមានទូនាទីបណ្ដុះបណ្ដាលជំនាញដល់គាត់ អញ្ចឹងខាងនាងខ្ញុំគឺបញ្ជាក់ទៅលើការបដិបដាជំនាញអញ្ចឹងអញ្ចឹងដើម្បីបដិបដាជំនាញយើងមានច្រើនហើយខ្ញុំសូមនិយាយប្រតិភិបទូទៅនៃកម្រិតដែលយើងចូលដែលខ្ញុំនិយាយថាមិញមានបោះបង់ការសិក្សាថ្នាក់បឋមសិក្សាហើយនិងអនុវិទ្យាល័យច្រើនតើពួកគាត់អឺបើសិនជាពួកគាត់ ចង់ត្រឡប់មករៀនវិញតើគាត់មានឱកាសអត់ពីមុន បើតាមច្បាប់យើងបោះបង់នៅក្រសួងអប់រំ2ឆ្នាំគឺគាត់អាចត្រឡប់មកវិញបានទេអត់អាចចូលដល់ឥឡូវគាត់បោះបង់ទី6គាត់បោះបង់មក3ឆ្នាំ5ឆ្នាំគាត់ចូលវិញអាចចូលទី7ទេអត់ទេអញ្ចឹងគាត់ទៅណា យើងមើលឃើញចំណុចខ្វះខាតទាំងអស់ហ្នឹងក្រសួងការងារក៏យើងបានបង្កើតជាច្រក system បានន័យថានេះជាគុណវុឌ្ឍស្តង់ដារមួយតែម្ដងបានន័យថាគាត់ចប់ត្រឹមទី9គាត់អាចតមករៀនយើងគេហៅថាវិជ្ជាជីវៈ រៀនបច្ចេកទេសម្ដងតែម្ដងជីវៈមួយខ្ញុំអាចនិយាយថាពីចំណុចទី1បានន័យថាអានេះវិញ្ញាបនបត្រវិជ្ជាជីវៈអឺវិញ្ញាបនបត្រហ្នឹងវាស្មើបើយើងនិយាយអសកាត់ហៅ VC បដបដាលហ្នឹងពាក្យខ្មែរវិញ្ញាបនបត្រវិជ្ជាជីវៈអឺគាត់រៀនទៅលើជំនាញឧទាហរណ៍ថាធ្វើម៉ូតូឬក៏ម៉ាស៊ីនត្រជាក់ឬក៏អគិសនីអញ្ចឹងគាត់រៀនរយៈពេលវាមាន30 credit អីដែលចូលជាម៉ោងប្រហែលជា around 6 700ម៉ោង អញ្ចឹងគាត់រៀនអានឹងហើយគាត់អាចបន្តចូលទី9បានឬគាត់រៀនចប់ទី9គាត់បោះបង់នៅទី9គាត់អាចចូលមកកម្រិតទី2សញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈមួយយើងអាចហៅកាត់ថា C1 C1 C2 C3 រហូតដល់តាកម្រិតទី5អានឹងចូលដល់បញ្ញាបត្ររងឯកទេសតែបញ្ហាគឺបញ្ហាយើងចង់ជួយអ្នកដែលអត់មានជំនាញដែលគាត់ចង់ត្រឡប់មករៀនវិញ អានេះគឺជាច្រករបស់យើងដែលយើងបង្កើតទៅតាមស្តង់ដារគុណវុឌ្ឍិដែលទទួលស្គាល់ពីរដ្ឋាភិបាលមានបោះពុំសភៅហើយអស់ហើយតែដល់ឡែកអាចនឹងឆ្ងល់ថាចុះដល់គាត់បោះបង់ទី6ក្រុមទី9តើគាត់មានផ្លូវណាចូល យើង មានកម្មវិធី VCD កម្រិតទី1ហ្នឹងតែវាត្រូវការរយៈពេលវែងមួយទៀតវាកម្មវិធីស្ពានចម្លងស្ពានចម្លងបន្តមិនថាគាត់បោះបង់ទី7ទី8គាត់ហ៊ាន រយៈពេលប្រហែលជា3ខែ គឺគាត់3ខែទៅ7ខែ ទៅតាមសាលាមួយមួយគាត់អាចបន្ត ចូលមកកម្រិតដើម្បី upgrade អញ្ចឹងអ្នកដែលបោះបង់ត្រឹមទី7ទី8គាត់ហ៊ានថែមអានឹងមក course ទៅ3ខែឬ7ខែហ្នឹងគាត់អាចបន្តមកចូលវិជ្ជាជីវៈមួយ រយៈពេលអាចថាយូរបំផុតគឺ មកកម្រិតមួយឆ្នាំ លើកលែងតែបញ្ញាបត្ររងឯ2ឆ្នាំអញ្ចឹងនៅ ពេលដែលគាត់រៀនហើយគាត់អាចអឺគាត់អាចទៅធ្វើការបណ្ដើទៀត ហ៊ានហ៊ានចប់មួយឆ្នាំគាត់ទៅធ្វើការដូចជាជាងសិនជាហ៊ានមួយឆ្នាំគឺគាត់អាចលៀងសិនជាបានណាហើយសម័យឥឡូវសិនជាសឹងថាគ្រប់ផ្ទះអឺម៉ាស៊ីនបោកកៅអៅអីហ្នឹងអញ្ចឹងគាត់ទៅរៀនហើយគាត់អាចបេកមកវិញឆ្នាំក្រោយ2ឆ្នាំ3ឆ្នាំនេះគាត់អាចត្រឡប់មកវិញក៏បានដែរអាហ្នឹងគឺវិធីសាស្ត្រដែលយើងបានជួយពួកគាត់ច្រកសិក្សាគុណវុឌ្ឍយើងអឺខ្ញុំសុំ slide ទៅទៀតអានេះគឺនិយាយពីច្រកលំអិតដែលមែនតែច្រក បាននេះថាគាត់កម្រិតយើងទីទីបំផុតនឹងកម្រិតទី2 C1 ដែលយើងចូលថារយៈពេលវែងហើយនឹងរយៈពេលខ្លីបាទក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធហើយច្រកយើងហ្នឹងគឺចប់ទី9มันអាចចូលទៅអាក្នុងប្រព័ន្ធនឹងបានតែអ្នកដែលបោះបង់ហ្នឹងយើងមានស្ពានចម្លងយើងមាន VC អឺដែលយើងជួយគាត់យើងមានមួយទៀតគឺមជ្ឈមណ្ឌលធ្វើតេស្តសមត្ថភាព ចូលដល់ចំណុចទី4បានន័យថាគាត់ជួនកាលគាត់ជាងស្រាប់ហើយ ប៉ុន្តែគាត់អត់មានសញ្ញាបត្រទេគាត់ក៏ចង់បានសញ្ញាបត្រគាត់ក៏ចង់បន្តដែរពីព្រោះនៅពេលដែលគាត់ធ្វើការមានជំនាញហើយគាត់ត្រូវការបង្កើនប៉ុន្តែបើគាត់អត់មានសញ្ញាបត្រទៅដាក់នៅក្រុមហ៊ុនធំធំគេអត់ទទួលទេអញ្ចឹងចំណូលគាត់បានទាបអញ្ចឹងដើម្បីឲ្យចំណូលគាត់បានខ្ពស់គាត់ត្រូវការតែមានសញ្ញាបត្រដូចយើងទៅដាក់ពាក្យធ្វើការយើងមានស្អីគេខ្លះពាក់ព័ន្ធសញ្ញាបត្រយើងអួតគេអីអញ្ចឹងទៅអញ្ចឹងអឺយើងអត់ខ្វល់តែគាត់រៀននៅណា ចេះពីណាមកចេះពីមេជាងចេះពីអីទេគាត់អាចមកទេតេស្ត វាចម្លែងសមត្ថភាពយើងជាងបើគាត់ធ្វើតេស្តជាប់គាត់អាចចូលដូចយើងផ្លោះថ្នាក់អញ្ចឹងដូចយើងប្រឡងនៅ ACE ប្រឡង level អង់គ្លេសអញ្ចឹងអ្នកឯងធ្វើតេស្តកម្រិតណាអ្នកឯងចូលកម្រិតហ្នឹងចាស់អញ្ចឹងអត់ខ្វល់តែអ្នកឯងរៀនចប់ត្រឹមទី2ទី3ទី5ទី6ឯងឲ្យអ្នកឯងធ្វើតេស្តជាប់ចេះអាហ្នឹងអឺគឺយើងអាចចូលអញ្ចឹង TVET យើងគឺវាច្រើនគឺការបដោះបដាធ្វើតែដៃច្រើនជាងអត់និយាយតែទ្រឹស្ដីទេជាគោលការណ៍របស់យើងគឺរៀនតែ30%ទេអនុវត្ត 70%តែ សាលាខ្លះវាអាចលើសនឹងសិស្សខ្លះប្រភពផ្សេងគ្នាអាចរៀនលើសនឹងមិនថាអនុវត្តអាចដល់90%ឬអីចឹងទៅប៉ុន្តែអត់តិចជាង70%ទេដែលធ្វើអញ្ចឹងភាគច្រើននៅទីវេតគឺយើងចាប់ដើមអនុវត្តផ្ទាល់តែម្ដងច្រើនជាងហើយធ្វើតេស្តវាសមត្ថភាពគឺយើងធ្វើរបៀបអញ្ចឹងហើយមួយទៀតតាក់ទងកម្មវិធី BIP ដែលយើងយើងមានជំនួយពី UNESCO យើងហៅថា BIP ហ្នឹងវាដូចជាស្ពានចម្លងអញ្ចឹងបើអ្នកស្ពានចម្លងយើងមករៀននឹងថ្នាក់ផ្ទាល់ យើងមកអីផ្ទាល់ប៉ុន្តែ BIP យើងជួយដោយសារបញ្ហា COVID គាត់អាចមកចោះឈ្មោះមួយសាលាយើងរៀនតាមទូរស័ព្ទដៃយើងមាន system ឆែកថាគាត់រៀនបានមួយថ្ងៃប្រហែលម៉ោងពេលដែលប្រឡងប្រឡងអនឡាញទៀតអញ្ចឹងកាត់បន្ថយបានដែរណាជួនកាលទៅគាត់នៅ ធ្វើការនៅរោងចក្រអីតែគាត់ក៏ចង់រៀនមកវិញដែរតែអាពេលដល់ម្លងដល់ពេលគាត់បោះបង់គាត់មានឱកាសហេះតែឥឡូវគាត់មានយើងនឹងបើកច្រកអញ្ចឹងគាត់អូខេខ្ញុំឆ្លៀតមួយថ្ងៃកន្លះម៉ោងមួយម៉ោងរៀនតាមអនឡាញ ពេលដែលគាត់រៀនចប់គាត់អាចមករៀនជាមួយយើងផ្ទាល់នៅលើកម្រិតអឺដូចគាត់ធ្វើការរំចាក់ផ្នែកដេអញ្ចឹងអញ្ចឹងគាត់ចង់អាប់ក្រេតខ្លួនគាត់ដែរគាត់អត់ចង់ប្រាក់ខែ200ជាងទៀតទេគាត់ចង់បាន300ជាងមេការចាប់ដើមពី level ខ្ពស់ៗគាត់បានប្រាក់ខែច្រើនណាស់អញ្ចឹងគាត់មានចក្ខុវិស័យថាគាត់ចង់បានបន្តតែគាត់អត់មានអីសោះអត់មានសញ្ញាបាយសោះអញ្ចឹងគាត់អាចមកបន្តស្ពានចម្លងបៀបរបស់យើងរៀនអនឡាញដើម្បីឲ្យគេទទួលស្គាល់កម្រិតហ្នឹងគាត់អាចបន្តបន្តរហូតដល់ដល់បញ្ញាបត្របញ្ញាបត្ររងបញ្ញាបត្ររងបញ្ញាបត្រក៏បានដែរ អញ្ចឹងជាការ upgrade skill របស់គាត់អានេះអឺជាអ្វីដែលយើង បានធ្វើហើយហើយជាក់ស្ដែង កម្មវិធី BIP នេះមានអ្នកនៅកូរ៉េមករៀនទៀតជាងការពលករទេគាត់ឃើញកម្មវិធីហ្នឹងយើងផ្សព្វផ្សាយទេគាត់នឹងមានត្រឡប់មកវិញអញ្ចឹងគាត់មានសញ្ញាបត្រអីទេអញ្ចឹងគាត់ចង់បង្កើនខ្លួនឯងយើងមានមាន cash ខ្លះមានគាត់នៅកូរ៉េមានអីគាត់មករៀនមួយយើងដែរ online ហ្នឹងចាអឺសុំទៅ next slide មួយទៀត អានេះរៀងទូបន្តិចអសរតាក់ទងទៅនឹងទស្សនវិជ្ជាដែលគូនយោបាយបានន័យថាពេលដែលយើងរៀបចំមានមាន ផែនការរដ្ឋបាលឆ្នាំណាយើងកំណត់ទៅបានហើយប៉ុន្តែយើងអត់និយាយតែមាត់ទេយើងមានឯកសារគ្រប់គ្រង support បានន័យថាយើងមានឯកសារកតិយុត្តមួយចំនួនដែលយើងដូចថាជាកាយក្នុងការនាំផ្លូវដើរអញ្ចឹងអញ្ចឹងរដ្ឋាភិបាលដាក់ឲ្យឆ្នាំ2030 2050យើងត្រូវធ្វើអីអញ្ចឹងទន្ទឹមនឹងហ្នឹងយើងត្រូវមានផែនការសកម្មភាព យើងមានអី guide ទៅតាមនឹងតែយើងដើរមានគោលនយោបាយឧស្សាហកម្ម2015 25យើងត្រូវដើរមិនមិនខ្លះយើងមានគោលនយោបាយជាតិស្ដីពីមុខរបរការងារមុខរបរណាដែលយើងត្រូវតែទៅអ្វីមុខរបរណាដែលជំនាញរៀនអតិភិបអតិភិបបានសម្ដៅធ្វើម៉េចមុខរបរណាដែលរៀនទៅមានការងារធ្វើខ្ញុំជឿថាទាំងអស់គ្នាអត់នេះហេអត់ខាងរៀនហើយខ្ញុំអត់ដឹងធ្វើអីហេអាសំណួរហ្នឹងពេលចប់ពី12ឬក៏ពេលនៅក្នុងយុវវ័យគឺរៀនហើយខ្ញុំធ្វើអីគេសំបីតែខ្ញុំផ្ទាល់ដូចគ្នាចឹង ពេលខ្ញុំរៀនខ្ញុំអត់ដឹងថាខ្ញុំចេញទៅនឹងធ្វើការអីទេគឺកតាហ្នឹងគឺខ្ញុំគិតថាវាជា mindset ដូចគ្នាអញ្ចឹងយើងមានអាបង្ហាញចង្អុលទិសទិសមានយើងមានបទបង្ហាញមិនថាចង្អុលផ្លូវថាគាត់ត្រូវទៅណាទៀបកសលគាត់នឹងត្រូវទៅណារៀនអីដែររៀនអីហើយមានការងារធ្វើការងារធ្វើយូរអង្វែងទៀត ការងារធ្វើខ្លះមានតម្លងពេលហ្នឹងឯងដល់ពេលសម័យកូវីដមកដល់អាចបាត់បានការងារឬក៏បច្ចេកវិទ្យាមកដល់អាចបាត់ផងដូចជាកាលមុនឆោតឆោតស្រូវអញ្ចឹងអូខេជំនាន់មុន គឺយើងប្រើកម្លាំងពលកម្មច្រូតស្រូវតែដល់សម័យឥឡូវអត់មានទេគឺប្រើម៉ាស៊ីនអ្វីដែលត្រូវការគឺជាងម៉ាស៊ីនឃើញវាអាប់ដេតក្រេតអញ្ចឹងអញ្ចឹងយើងមានគោលនយោបាយដែលយើងត្រូវដើរតាមផ្លូវហ្នឹងមានសកម្មភាពគ្រប់គ្រង ទៅតាមហ្នឹងយើងខ្ញុំសុំមួយ slide ទៀតណាចាអានេះតកតងនឹងវិធី Tibet នៅក្នុងយើងតែម្ដងអញ្ចឹងខ្ញុំអាចនឹងលំអិតទៅដល់ Tibet បន្តិចបន្ទាប់ពីយើងដឹងថាយើងមានគុណវុឌ្ឍិមានច្រកសិក្សាចូលហើយយើងចូលដល់ថាតើ Tibet បានត្រៀមខ្លួនថាអីខ្លះដើម្បីជួយដល់រដ្ឋាភិបាលជួយដល់សង្គម Tibet មកដល់បច្ចុប្បន្នយើងបានមានគ្រូបណ្ដុះបណ្ដាលគ្រូចំនួន2000ជាងអ្នកហើយ ក្នុងនឹងមានស្រីប្រហែលជា24% 24.6យើងអាចនិយាយថាលេខរួម25%ចាស់ចំនួនស្រីនៅក្នុងវិស័យធីគ្រូគ្រូស្រីនៅក្នុងវិស័យធីវេតគឺមានចំនួននៅ មានកម្រិតនៅឡើយពីព្រោះអត់សូវមានមនុស្សស្រីណាហ៊ានជំនាញចែកទេសសំណង់អគិសនីអីណាប៉ុន្តែអ្នកដែលរៀនមនុស្សស្រីដែលរៀនជំនាញអស់ហ្នឹងគឺអត្រាមានការងារច្រើនជាងបរិះច្រើនណាស់ ជាក់ស្ដែងជំនាញរថយន្តអីហ្នឹងគេចាំតែយកពីយើងទេឲ្យតែមាននារីអញ្ចឹងហើយវាតកតឹងនឹងផ្នែកគំនិតរបស់ពុកម្ដាយគាត់ថាហ៊ានហ៊ានអគិសនីឧដហ៊ានអគិសនីហ៊ានឡានហ៊ានឡានត្រូវតែធ្វើឡាន តែគាត់អត់ដឹងថា ក្នុងឡានមួយមុខវាត្រូវមានមុខលបច្រើនណាស់តោនគ្រឿងម៉ាស៊ីនម៉ាស៊ីនត្រជាក់ឈឿងក្រមគ្រឿងម៉ាស៊ីនម៉ាស៊ីនចែកចេញជាពីរទៀតម៉ាស៊ីនអគិសនីម៉ាស៊ីនសាំងម៉ាស៊ីនអីអឺ វាអញ្ចឹងទៅហើយគាត់គិតថាតាធ្វើនឹងប្រឡាក់ប្រឡាក់អីចឹងកូនស្រីឲ្យទៅរៀនទេអីអានឹងខ្ញុំចោះជួបផ្ទាល់ហើយអូមេឲ្យកូននេះគេសនីកូនស្រីមើលទៅដូចមានដងខាងហ្នឹងហើយអញ្ចឹងណាអូយឲ្យទៅរៀនមិនមីអូនឲ្យទៅរៀនមិនឡើងប្រគល់គាត់គិតខុសកន្លែងហ្នឹងมันប្រកាសថាយើងចេះយើងរៀនខាងហ្នឹងយើងត្រូវធ្វើការខាងហ្នឹងឯងយើងអាចនៅធ្វើនឹង office ឬក៏បើកហាងលក់គ្រឿងអគិសនីគ្រឿងបន្លាស់ឡានក៏បានដែរ សង្ហានេះអញ្ចឹងតកតងនឹងអញ្ចឹងបានចំនួននារីដែលមករៀនហ្នឹងផ្នែកហ្នឹងគឺមានតិចដែលយើងឃើញប៉ុន្តែយើងនឹងជំរុញបើគាត់បន្ថែមហើយហើយនៅពេលដែលអត់ជំរុញកូនស្រីទៅរៀនបាន កាន់តែច្រើនជីវភាពក៏អត់សូវដែរយើងអាចថាអានឹងជាកត្តាធម្មជាតិមនុស្សស្រីគឺស៊ូជាងមនុស្សប្រុសតែម្ដងមនុស្សប្រុសអាចចេញទៅរកការងារធ្វើក្រៅតែកម្រិតមនុស្សប្រុសអត់ កម្រមកជួយការងារផ្ទះតែមនុស្សស្រីតែចេញការងារក្រៅហើយការងារផ្ទះនៅតែធ្វើហើយបើកូនស្រីរលុយបានច្រើនកូនស្រីគឺគិតឪពុកម្ដាយគិតគ្រួសារណាស់ជួយច្រើនណាស់អញ្ចឹងចំណុចហ្នឹងគឺដើម្បីឲ្យប្រទេសជាតិរីកចម្រើនហើយមនុស្សស្រីគឺសំជាងមនុស្សប្រុសសំចៃជាងមនុស្សប្រុសហ្មងជាទូទៅពួកអត់សូវមានមិត្តភក្តិដែរអីច្រើនទេនិយាយចឹងបងប្អូននៅខាងប្រុសមុខណាញឹមហ្មងនិយាយត្រូវអញ្ចឹងតកតងនឹងចំណុចអស់ហ្នឹងគឺ មនុស្សស្រីយើងនៅក្នុងវិស័យធីវេតហ្នឹងគឺនៅមានកម្រិតប៉ុន្តែបើសិនជាជំរុញមនុស្សស្រីចូលរៀនគឺជួយកាត់យើងអាចតែដូចលេងសើចប៉ុន្តែ គឺជួយសេដ្ឋកិច្ចឲ្យរីកចម្រើនលឿនទៅលើវិស័យអស់ហ្នឹងហើយគ្រឹះស្ថានធីវេតយើងទាំងអស់បើថាយើង មានទូទាំងប្រទេសអឺទូទាំងប្រទេសបើណាមានគ្រប់ខេត្តខេត្តខ្លះមាន1អង្គភាពខេត្តខ្លះ2អង្គភាពខេត្តខ្លះ3អង្គភាពអានេះយើងគិតតែស្ថាប័នរដ្ឋទេណាអត់គិតស្ថាប័នឯកជនដែលចុះ MAU ទេ បើនិយាយជារួមទៅយើងមាន107គ្រឹះស្ថានហើយហើយយើងមានសាធារណៈ37អង្គភាពយើងមានឯកជន49គ្រឹះអង្គភាពហើយអង្គការសមាគមមាន21ដែលគ្រប់ដណ្ដប់ទូទាំងខេត្តទូទាំងប្រទេស ដែលមានទៅតាមតំបន់ហើយក្នុងមួយឆ្នាំជាទូទៅយើងបដិបដាទាំងក្នុងប្រព័ន្ធទាំងក្រៅប្រព័ន្ធអឺបានជាង70000នាក់ ហើយដែលនាងដែលខ្ញុំនិយាយខ្ញុំផ្ដោតលើសម្រាប់កម្រិត C1 C2 C3 ណាអឺ C1 គឺយើងបានជាង10000នាក់ C2 បានជាង2000នាក់ពីព្រោះគាត់ C3 បានជាង6នាក់យើងអាចឃើញថា ពីមួយកម្រិតទៅមួយកម្រិតមានចំនួនសិស្សថយដោយថាដូចខ្ញុំបញ្ជាក់មុនហ្នឹងអញ្ចឹងគឺគាត់រៀនចប់ហើយគាត់ចេញទៅរកការងារធ្វើសិនអញ្ចឹងភាគច្រើន target របស់ TVET យើងអត់សូវមានអ្នកមានជីវភាពធូរធារឬក៏អ្នកមានមករៀនទេ ប៉ុន្តែធីវេតយើងគឺសម្រាប់ទូទៅទេប៉ុន្តែគ្រាន់ថាអ្នកដែលមានជីវភាពនេះគាត់គិតថាទៅលើទៅរៀនមហាវិទ្យាល័យគឺគេឲ្យតម្លៃជាងចេញទៅប្រាក់ខែច្រើនជាងអានឹងជា mindset ដែលយើងតាំងពីដើមមកគឺឃើញមកពាក់អាវស្អាតបាត់គឺអឺគិតថាប្រាក់ខែច្រើនអីចឹងប៉ុន្តែអឺតកតងនឹងចំណុចហ្នឹងគឺយើងឲ្យតម្លៃទៅលើកម្រិតខ្ពស់ប៉ុន្តែយើងភ្លេចគិតថា ដល់ពេលអ្នកមហានធីវេតយើងហ្នឹងគឺភាគច្រើនអត់ត្រីក៏បានថាគាត់អត់មានជំរើសអញ្ចឹងគាត់ក៏មករៀនជាមួយយើងបានមករៀនមួយយើងយើងមានអាហារូបករណ៍ឲ្យរៀនអត់អស់លុយសិស្សតែក្រីក្រគឺយើងឧបត្ថម្ភបន្ថែមទៀតហើយចំពោះសិស្សនារីយើងមានអន្តេអត់ស្នាក់នៅទៀតអញ្ចឹងគាត់គ្រាន់តែចេញបាយទឹកខ្លួនឯងទេអញ្ចឹងបានន័យថាយើងមើលមកគឺអ្នកមករៀនមួយធីវេតគឺអត់សូវមានអ្នកទូធាទេអញ្ចឹងបានហ៊ានឃើញយើងមកកម្រិតមកកម្រិតគឺវាថយចុះដោយសារ គាត់ត្រូវទៅរកការងារធ្វើសិនហើយបានគាត់សំលុយបានឬក៏អីគាត់បានបេកមកវិញឬគាត់ជួនកាលរកការងារធ្វើហើយគាត់ធ្វើការងារបានល្អអីចឹងទៅគាត់បន្តឬក៏អត់មកវិញដែរអញ្ចឹង at least គាត់បានមករៀនជាមួយយើងអាកម្រិតមួយនឹងបានច្រើនអឺខ្ញុំសូម slide បន្តមួយទៀតចាអីនៅក្នុងហ្នឹងចូលដល់ទី2គឺ assessment center ចាំវិលវាតម្លៃសមត្ថភាពដូចខ្ញុំបញ្ជាក់មុនអញ្ចឹងមិនថាអត់ខ្វល់ថាគាត់ទៅធៀននៅណាចេះនៅណាឬក៏មកពីស្រុកក្រៅឬក៏អីទេបើគាត់អត់មានបើគាត់មានសញ្ញាបត្រឯកសារពាក់ព័ន្ធគាត់អាចរុញបន្តទៅកម្រិតខ្ពស់បានតែបើគាត់អត់មានគាត់អាចមកធ្វើតេស្តនៅចាំដូចវាតម្លៃអូខេគាត់ជាងកញ្ចក់ដល់ពេលគាត់អត់មានសញ្ញាបត្រទេគាត់ត្រូវទៅដាក់ពាក្យនៅ apply ទៅក្រុមហ៊ុនធំ គាត់ត្រូវការសញ្ញាបត្រដូចខាងសំណង់ឧទាហរណ៍និយាយនិយាយជាងាយខាងសំណង់ច្រើនជាងព្រោះយើងអាចឃើញសំណង់រីកដុះដាលលូតលាស់ច្រើនណាអញ្ចឹងតែគាត់ចង់បានសញ្ញាបត្រដាក់ទៅដើម្បីបានប្រាក់ខែច្រើនអញ្ចឹងគាត់អាចមកធ្វើតេស្តនៅមជ្ឈមណ្ឌលរបស់យើងបានមានដែលយើងបច្ចុប្បន្ននេះយើងមាន8ហើយយើងមាននៅសៀមរាបយើងមាននៅភ្នំពេញយើងមាននៅបាត់ដំបងកោះចេះតាកែវកំពតស្វាយរៀងនិងចានៅសៀមរាបយើងមាន2កន្លែង អញ្ចឹងយើងអាចអានេះជាការជូនដំណឹងមួយដែរថាយើង មានចាក់ដុលហ្នឹងសម្រាប់ពួកគាត់ហើយតាក់ទងចាក់ដុលដំភាព Center Excellence បានថាអានេះបើនិយាយទៅនៅយើងនៅខ្មែរយើងនៅមានកម្រិតបន្តិចបើទៅតាមបណ្ដាប្រទេសបានន័យថានេះជាចង្វាក់ផលិតកម្មដូចជា ខាងរថយន្តមួយចុះអញ្ចឹងបានន័យថាកន្លែងហ្នឹងជាសូបច្ចុប្បន្នយើងជា showroom បានន័យថាគូបូតាឡាន ដូចថា Toyota អញ្ចឹងគាត់មាន brand ថ្មីអីចឹងគាត់យកមកដាក់សាលាបច្ចេកទេសសិនជាទូទៅ brand ធំធំមុននឹងគាត់បញ្ចេញ product គាត់ទៅលើទីផ្សារគាត់ត្រូវតាធានាថាលើទៅ maintenance នៅពេលដែលម៉ាស៊ីនគាត់ខូចត្រូវមានកន្លែងជួសជុលអតិថិជនអញ្ចឹងដើម្បីនេះតែគាត់ផលិតអីថ្មីគាត់យកមកដាក់សាលាបច្ចេកទេសយើងឲ្យបង្រៀនកូនសិស្សយើងហើយយកកូនសិស្សដែលបានរៀនហ្នឹងគឺចែកទៅតាមខេត្តអញ្ចឹងតែគេគាត់បញ្ចេញទៅ ឡានគាត់ខូចនៅណាគេមានកន្លែងឲ្យគេធ្វើ បើយើងលក់ផលិតផលហើយយើង បើខូចទៅលើគ្រឿងបន្លាស់គ្រឿងអីយើងអត់មានជួសជុលទេ មានណាមកផលិតផលយើងអញ្ចឹងយើងឃើញ connection គ្នាអញ្ចឹង Center Excellence នេះគឺកន្លែង showroom ដែលគាត់មានអេវចាជាថ្មីថ្មីយើងដាក់បច្ចុប្បន្ននៅក្នុងខ្មែរយើងប៉ុន្តែបើនៅស្រុកក្រៅគឺគេប្រឡាក់ចង្វាក់ផលិតកម្មហ្មងថារថយន្តមួយមុខចូលទៅតាំងពីចូលទៅដំបងត្រូវការដែកម៉េចត្រូវការទុកដាក់របៀបម៉េចត្រូវការតោនរបៀបម៉េចចេញមកថាវាមាន10 10 process ចេញមក10 process ឲ្យយើងមើលឃើញឡានហ្មងតែបច្ចុប្បន្នយើងមាន Ford មួយកន្លែងដែរដែលខ្ញុំបានទៅចូលមើលប៉ុន្តែគេឲ្យថតទេយើងមានចង្វាក់ផលិតកម្មដែរអាហ្នឹងដែលយើងតាក់ទង Center Excellence គឺយើងសាលាមាន4អង្គភាពហ្នឹងដែលយើងអាចមើលឃើញគឺយើងមាន showroom នៅកន្លែងហ្នឹងអឺអាចឲ្យគ្នាយើងថាចង់ទៅមើលបន្ថែមឬក៏ណែនាំឯងយើងអាចទៅមើលកន្លែងហ្នឹងបានហើយចូលដល់មួយទៀតអឺ ទន្ទឹមនឹងវិស័យធីវេតយើងនឹងយើងអត់ធ្វើការតែឯងទេបើន័យថាយើងធ្វើការជា team work យើងធ្វើការជាមួយនឹងដៃគូពាក់ព័ន្ធជាមួយនឹងវិស័យឯកជនដូចយើងខ្ញុំនិយាយមកអញ្ចឹងឃើញមានដៃគូឯកជនពាក់ព័ន្ធមកហ่ะមានខាង Toyota មានខាងអឺយាននៅខាង Chimac ខាងខាំពិបាលអីហ្នឹងគេមានសមាគមរបស់គេតែម្ដងអញ្ចឹងនៅពេលដែលគេគេជាវិស័យឯកជន គេ ធ្វើអីគឺតម្រូវការអតិជនចង់បានអីអតិជនគេមាននៅក្នុងស្រុកយើងមាននៅក្រៅស្រុកអញ្ចឹងពេលខ្លះ គេចង់បានអីតែក្នុងស្រុកយើងអត់ទាន់មានអាជំនាញអស់ហ្នឹងឯងអញ្ចឹងតកតូននឹងជំនាញកាត់ដេរឬអីគេមានសាលាមួយអឺជាខាមានសមាគមគេមួយអឺគេមកប្រាប់យើងពួកយើង មានសាលាចាប់ឲ្យគេចាំមិនសើមពេលខ្លះគេមិនចាំបាច់ចំណាយលុយទៅលើគេគ្រាន់តែយកគ្រូគេយកសម្ភារៈគេឧបករណ៍គេបច្ចេកទេសគេមកបង្រៀនយើងយើងរកសិស្សអីផ្គត់ផ្គង់ឲ្យគេវិញអញ្ចឹងយើងមានដៃគូពាក់ព័ន្ធយើងបានចុះ MOU រវាងក្រសួងយើងជាមួយនឹងខំពិបាល អឺយើងបានបង្កើតមជ្ឈមណ្ឌលជំនាញទៅលើ4ជំនាញមានអកិសនីរថយន្តអីហ្នឹងហើយចាតកតងនឹងសំណងហើយយើងបានកែប្រែសមាភិបដែរពេលខ្លះយើងធ្វើការរដ្ឋាភិបាលយើងត្រូវការពីពាក្យតាមមុនរដ្ឋាភិបាលយើងអ្នកឌីតទៅលើអាសមាជិកនៅក្នុង SSC បានដែរជាសមាគមមួយ ដែលសិក្សាទៅលើជំនាញអីចឹងតែដល់ពេលហើយ យើងដើរអត់តន់ទៅនេះទេយើងក៏ផ្ដល់សិទ្ធិទៅឲ្យឯកជនចូលរួមអញ្ចឹងកែប្រែហ្នឹងគឺ leader គឺយើងឲ្យទៅឯកជនអ្នកចូលរួមហើយយើងនឹង follow ទៅតាម មើលទៅគាត់ថាវា follow ទៅតាមចក្រមខ្សែរដ្ឋាភិបាលឬអត់ចាសុំ slide បន្ទាប់អឺចូលដល់ slide សំខាន់តកតងនឹងវិស័យ TVET យើងហេតុអីក៏វា សំខាន់សំខាន់ទី1គឺនឹងនិយាយចឹង គឺជួយ បង្កើនជំនាញឲ្យប្រជាជនយើងមានជំនាញកាន់តែខ្ពស់ហើយវាជាផ្លូវកាត់ខ្លីមួយបើសិនជាយើងរៀនពីទី1ដល់ទី12យើងចំណាយពេល12ឆ្នាំបន្តអាហ្នឹងគឺ general knowledge ឯងអត់ទាន់មានជំនាញឯងយើងយើងបន្តទៅមហាវិទ្យាល័យ4ឆ្នាំទៀតអញ្ចឹងចំណាយ16ឆ្នាំ6ទៅ16ឆ្នាំអត់ទាន់មានបទពិសោធន៍ទៀតបានតែរៀនជំនាញហើយអត់អត់ទាន់បទពិសោធន៍ការងារបើសិនជាអ្នកខ្លះគាត់អាចទៅ រកការងារធ្វើទៅអាចនឹងបាត់ពិសោធន៍ក្រៅផ្លូវការប៉ុន្តែ TVET យើងបើគាត់បោះបង់បើគាត់រៀនចប់ធំទី9ទី10គាត់ចូលមករៀនកម្រិត C1 ស៊ុយទីស៊ុយ3យើងអាចថា3ឆ្នាំចាស់អញ្ចឹងស្មើប្រហែលជា12ឆ្នាំថែម3ឆ្នាំទៀតអញ្ចឹងស្មើបើគាត់រៀនទី9ចប់ទី10 11 12អញ្ចឹង12នៅអប់រំអត់ទាន់មានជំនាញបើ10តែបើ3ឆ្នាំចូលមកខាង TVET យើងមានជំនាញហើយក្នុងកម្មវិធីយើងមួយមួយបានន័យថា យើងរៀនមានទ្រឹស្ដី30%អនុវត្ត70%ហើយដើម្បីបញ្ចប់វគ្គមួយៗយើងត្រូវ internship បានតែកម្មសិក្សានៅសហគ្រាស3ខែទៀតអញ្ចឹងដូចថាវាមានបទពិសោធន៍ដែរសរសេរក្នុង CV យើងមានបទពិសោធន៍ហើយស្រាប់ហើយជាទូទៅឥឡូវនេះនិយាយតាមត្រង់តាយកទៅដាក់នឹងកម្មសិក្សាសង្កថាសិស្សយើងអត់បានមកវិញទេសង្កអង្វរមកប្រឡងវិញព្រោះទៅទៅហ្នឹងគេខ្វះកម្លាំងពលកម្មគេឲ្យទៅធ្វើការគេឲ្យលុយហ្មងដល់ពេលឃើញលុយទៅគាត់ចង់ទៅធ្វើការដល់ ចាឃើញលុយមុនហ្នឹងទៅអញ្ចឹងយើងអាចឃើញអញ្ចឹង3ឆ្នាំដូចគ្នាយើងមានជំនាញមានប្រាក់ខែមុននឹងខាងអប់រំប៉ុន្តែក្នុងការនិយាយនេះខ្ញុំអត់និយាយអត់អត់ជំរុញឲ្យឈប់រៀនត្រឹមទី10ទេណាបានន័យថាខ្ញុំនៅជំរុញការអប់រំឲ្យចប់ដល់ទី12ពេលចប់ទី2នឹងតាមជំនាញទៅតាមកម្រិតទៅអឺហើយយើងនិយាយនេះគឺផ្ដោតសំខាន់ទៅលើអ្នកដែលបោះបង់ការសិក្សាឯងដែលគាត់មានផ្លូវ អញ្ចឹងទៅយើងអានេះគឺយើងអាច មើលឃើញពីផលផលចំណេញអញ្ចឹងហើយជាក់ស្ដែងនៅជីម៉ាក់ប្រធានសមាគមជីម៉ាក់គាត់និយាយផ្ទាល់តែម្ដងនៅក្នុងវេទិកាសាធារណៈគឺគាត់ថារៀនកាត់ដេរជីម៉ាក់ហ្នឹងគឺសមាគមកាត់ដេររៀនមួយគាត់តាមមួយឆ្នាំពីរឆ្នាំចេញទៅប្រាក់ខែ250ហើយទន្ទឹមដែលយើងចប់បញ្ញាបត្រមហាវិទ្យាល័យផ្នែកគណនេយ្យគ្រប់គ្រងអីចឹងណាចេញទៅប្រាក់ខែប្រហែល អាចថា250ដូចគ្នាប៉ុន្តែ250នៅត្រឹមនេះរៀនត្រឹមតែមួយឆ្នាំឯងរៀនចប់ទី10រៀនតែមួយឆ្នាំឯងបានប្រាក់ខែ250ហើយអានោះចប់ទី12វា12ចប់ទី12វាទៅ12ឆ្នាំថែម4ឆ្នាំទៀតអញ្ចឹងអំឡុងពេល4 5ឆ្នាំដែលគេចប់250នេះបទពិសោធន៍ការងារគេ4 5ឆ្នាំទៀតប្រាក់ខែគេឡើងប្រហែលអញ្ចឹងអំឡុងពេលដែលគាត់ចប់បញ្ញាបត្រ4ឆ្នាំគាត់ចេញទៅប្រាក់ខែ250បូកនឹងខាងនៃរៀន TVET ខាងនេះវិញ គាត់មានបទពិសោធន៍6ឆ្នាំប្រាក់ខែគាត់មិនពីអាហារហ្នឹងទេ5 6ឆ្នាំគាត់ត្រូវឡើងដល់កម្រិតមួយខ្ពស់ជាងនឹងបាត់ហើយអញ្ចឹងយើងអាចមើលឃើញ compare គ្នាបាត់ហើយអឺអានេះគឺយើងអាចនេះព្រោះវិស័យបើតាមព័ត៌មានបញ្ញត្តិញ៉ាំអត់ខុសទេគឺជានាងគណនេយគ្រប់គ្រងអីហ្នឹងយើងឃើញនៅសាលាណាក៏ពេញពេញដែរសាលានៅពេញខ្ញុំអត់ទាន់និយាយនៅសាលានៅខេត្តទេនៅសេដ្ឋកិច្ចនៅនីបនៅវ៉ាន់ដាឯហ្នឹងចេញទៅប្រហែលមួយឆ្នាំរាប់ម៉ឺននាក់ តែបកមកមើលទីផ្សារយើងវិញរោងចក្រសហគ្រាសក្រុមហ៊ុនមួយឆ្នាំលូតបាន ប្រមាណគេត្រូវការកណន័យប្រមាណអាហ្នឹងយើងយើងគ្រាន់តែនេះជាការផ្លាស់ប្ដូរជាការទាញចំណាប់អារម្មណ៍អញ្ចឹងបានន័យថាវិស័យ TVET គឺវាឱកាសមួយ ដែលយើង បង្រួមពេលឲ្យខ្លីយើងរៀន TVET គឺចំណេញគឺជាផ្លូវកាត់មួយដែលយើងអាចអភិវឌ្ឍខ្លួនបានរកចំណូលបានច្រើនអញ្ចឹងមកវាមានសារៈសំខាន់ណាហើយ ទីវេទយើងមានភាពបត់បែនណាយើងរៀននៅអប់រំអូខេត្រូវការពេលព្រឹកល្ងាចរៀនពេលព្រឹកពេលព្រឹករៀនពេលថ្ងៃច័ន្ទដល់សុក្រអឺអីយ៉ាងប៉ុន្តែធីវេធីវេតយើងអត់ទេជាគោលការណ៍យើងរៀនច័ន្ទដល់សុក្រដូចគ្នាប៉ុន្តែបើសិនជាគាត់មានក្រុមរបស់គាត់គាត់មានមកពីស្រុកភូមិតែមួយគាត់ថាខ្ញុំជាប់ធ្វើការឯងពួកខ្ញុំត្រូវរកចំណូលប្រគំគ្រួសារខ្ញុំខ្ញុំសុំរៀនសៅរ៍អាទិត្យឬក៏សុំរៀនពេលយប់អូខេយើងបត់បែនទៅតាមគាត់ ធ្វើម៉េច output យើងត្រូវតែជួយគាត់ឲ្យបាន មានជំនាញអញ្ចឹងយើងមានបត់បែនច្រើនណាអញ្ចឹងអានឹងមួយ ទី2គឺគាត់ថាខ្ញុំអត់មានសញ្ញាបត្រទេខ្ញុំអត់ចូលទៅបានទេយើងមានច្រកឲ្យគាត់ច្រើនអូខេរៀនកម្មវិធី BIP ស្ពានចម្លង VC ក៏បានដែរឲ្យតាគាត់ព្យាយាម ខ្លួនគាត់ គឺយើងព្យាយាមបើកច្រកមែនតើអញ្ចឹងអានេះជាភាពបត់បែនរបស់ TVET យើង ជាចំណុចដែលយើងនេះហើយ បញ្ជាក់មិញហ្នឹងគឺយើងដូចខ្ញុំអាចនឹងនិយាយចឹងតដែលហ្នឹងគឺយើងមិនត្រឹមតែរៀនទេយើងគឺបាន practice នៅក្នុងរោងចក្រសហគ្រាសយើងគោលដៅយើងគឺត្រូវតែមាន កម្មសិក្សាហ្មងទៅរៀននៅក្នុងកម្រិតហ្នឹងអានេះដែរយើងអនុវត្តនៅក្នុងនេះពេលដែលយើងចុះទៅធ្វើការមិនមែនតែរៀនមិនមែនតែធ្វើការទៅលើបច្ចេកទេសមួយមុខទេយើងទៅរៀនពី team work ពេលធ្វើការធម្មតាតែនៅក្នុងផ្ទះយើងនៅមានប៉ះគ្នា នាំ team work អត្ថប្រយោជន៍រៀងខ្លួនវានឹងបាទអញ្ចឹងយើងអាចនឹងរៀនសូត្រពីបទពិសោធន៍ធ្វើការជា team work នៅក្នុងសហគ្រាសអានឹងជាបទពិសោធន៍ហ្នឹងហើយការចេះជួយ គ្នាទៅវិញទៅមកអិយាបតវិន័យរបស់យើង ធ្វើអីទៅអត់វិន័យអត់ទៅមុខរួចទេអញ្ចឹងបានកូនសិស្សគេឲ្យរៀបងើបឲ្យលឿនអីចឹងម៉ោងការងារអីចឹងហើយទៅធ្វើការឲ្យគេអឺបើយើងធ្វើការតាមចិត្តយើងចង់ទៅម៉ោង7ក៏បាន8ក៏បាន ទោះជាយើងបកកែប៉ុណ្ណាក៏គេអត់ទុកយើងដែរអានេះគឺជាបទពិសោធន៍ដែលយើងឲ្យសិស្សយើងទៅសិក្សាទៅអនុវត្តនៅបាទទៅធ្វើការនៅក្នុងរោងចក្រតាគ្រាអញ្ចឹងអំឡុងពេលហ្នឹងគាត់អាចសិក្សាជំនឿគាត់អាចថាំងបើតែមិនអានេះជាសាក់លបងទេតែដល់ពេលគាត់ទៅមែនតើគាត់ត្រូវដឹងថាដូរខ្លួនគាត់មិនហីសាលាយើងក៏មាន បញ្ហាមួយចំនួននៅពេលខ្លះសិស្សយើងទៅគាត់អត់ទៅបំពេញទៅតាម curricular បទបញ្ជាផ្ទៃក្នុងបោះសហគ្រាសរបស់គេអញ្ចឹងក៏យើងមានបញ្ហាដែរ អញ្ចឹងអានឹងវាជាបទពិសោធន៍ឲ្យយើងសិស្សផ្សេងផ្សេងហ្នឹងនេះបើយើងធ្វើអញ្ចឹងពិបាកដោះសិស្សផ្សេងទៀតហើយបើយើងធ្វើអញ្ចឹងទោះយើងចេះប៉ុណ្ណាក៏គេអត់ជួលយើងដែរអញ្ចឹងអាចឲ្យគាត់ហ្នឹងតែបើយើងបើសិស្សយើងអត់បានចូលទៅក្នុងសហគ្រាស involve នៅក្នុង work life ទេបានន័យថាអឺជីវិតរបស់ការងារទេជាងកាគាត់អត់ដឹងថាហ្នឹងតែគាត់ត្រូវ prepare មិនអីអញ្ចឹងអានេះជាចំណុចសារៈសំខាន់នៃ TVET យើងដែលយើងបានធ្វើចាខ្ញុំសុំទេ ខ្ញុំរវល់តិចបងចាហើយមួយវិញទៀតការផ្ដល់កម្លាំងពលកម្មទទួលដែលទទួលខុសត្រូវបានន័យថាពេលដែលយើង ផ្ដល់កម្លាំងពលកម្មជំនាញហ្នឹងគឺយើងមើលដែរបានន័យថាយើងធ្វើការជា team work ដែលបញ្ជាក់អញ្ចឹងជាមួយនឹងខាងទីភ្នាក់ងារជាតិមុខរបរថាជំនាញណាជាអតិភិបតម្រូវការទីផ្សារជាមួយនឹងសហគ្រាសពេលខ្លះយើងរៀនយើងបដិបដាលហើយកូនសិស្សយើងទៅអត់មានការងារធ្វើ យើងបន្តបណ្ដាធ្វើអីប្រជាជនយើងអត់ការងារធ្វើដដែលអញ្ចឹងយើង មានចាក់កុវិស័យរដ្ឋបាលនិងអូសទាញបានន័យថាឧស្សាហកម្មអញ្ចឹងដើម្បីធៀមខ្លួនឲ្យគេមកបានយើងត្រូវតាដែលយើងទៅអួតនៅប្រទេសគេអញ្ចឹងខ្ញុំចង់ឲ្យអ្នកឯងខ្ញុំជួបខ្ញុំចង់ឲ្យអ្នកឯងអឺមកជួយប្រទេសខ្ញុំនេះបដាក់រោងចក្រនៅប្រទេសខ្ញុំគេសួរវិញតើមានកម្លាំងពលកម្មឲ្យគេអត់ឬក៏គេត្រូវយកកម្លាំងពលកម្មពីស្រុកក្រៅមក បើយកពីស្រុកក្រៅមកគឺគេអត់យកមកទេព្រោះខែថ្លៃតែបើមាននៅក្នុងស្រុកអូខេគេអាចនឹងមកអានេះជាតម្រូវការអឺបានថាជាវា flow connection គ្នាយើងហើយជាក់ស្ដែងឥឡូវហ្នឹងបើសាលាដែល TVET របស់ខ្ញុំហ្មងខ្ញុំសួរទៅសាលាក្រុមអាវ៉ាត់វិញឲ្យតែមានសិស្សយកអស់អស់ពីព្រោះចេញវិធីវេទយើងយើងមិនត្រឹមតែពង្រៀនបច្ចេកទេសទេយើងពង្រៀនតាំងពីអិយាប័តតំណែងតំណងការទទួលខុសត្រូវ អញ្ចឹងអានេះជាសារប្រយោជន៍នៃការមករៀនយល់ថាអ្នកខ្លាំងចាំបាច់មករៀនសាលាទៅអីរៀនទៅតាមមេជាងទៅក៏ចេះបានដែរប៉ុន្តែ ខុសគ្នាក្នុងការរៀនយើងមានសមត្ថភាពការងារទៀតមេជាងកាត់ដៃអីអត់មានទេអត់មានកំបាំងមុខអត់មានអីទេហើយយើងមករៀនយើងមានតាំងពីអាសមត្ថភាពការងារយើងមាន តាំងពី soft skill ចូលក្នុងហ្នឹងអញ្ចឹងមិនវាខុសគ្នាកន្លែងហ្នឹងចាអឺអានេះជាសារៈប្រយោជន៍ដែលយើង TVET យើងបង្កើតឡើងណាចាអាចសុំមួយ slide ទៀតណា ខ្ញុំអធិស្ឋានដូចយើងយូរពេលលើសម៉ោងហ្នឹងអាសុំបន្តិចណាអាចនឹងយើងបន្តិចអីតាក់ទងទំនើបកម្មអានេះខ្ញុំអាចអាចនឹងនិយាយយើងអាចនឹងលឿនជាងនឹងបន្តិចចាតាក់ទងមកនេះថាយើងធៀមក្នុងវិស័យជីវិតយើងបានធៀមគ្រូយើង បានធៀមអាគារធៀមសាលាអញ្ចឹងដើម្បីទំនើបកម្មឲ្យវា តាន់តែតន់ពេលវេលាដើម្បីតម្រូវការយើងត្រូវពង្រឹងលើការបដិបដាលយើងមានដើម្បីទំនើបកម្មយើងមាន5ចំណុចធំធំៗ គឺមានពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាលពង្រីកការបណ្ដុះបណ្ដាលជំនាញបើយើងមិនថាឥឡូវជំនាញយើងយើងមានត្រឹមតែ100អីឧទាហរណ៍អញ្ចឹងចាប៉ុន្តែជាក់ស្ដែងវាមានជំនាញថ្មីត្រូវមកដូចជាឥឡូវហ្នឹងអាគាររីខ្ពស់ពោះផ្ទះតែ3ជាន់ក៏ដាក់ចដាយយន្តនៅក្នុងបរិយាធំធំមួយចំនួនតែជាងចដាយយន្តហ្នឹងមានយើងមានអត់ឥឡូវហ្នឹងនិយាយតាមត្រង់យើងនៅខ្វះមែនតើអញ្ចឹងអានេះយើងត្រូវពង្រីកជំនាញបន្ថែម ពង្រឹងភាពជាដៃគូរដ្ឋនិងឯកជនអឺ លើកកម្ពស់អភិបាលកិច្ចបានន័យថាយើងពង្រឹងគ្រប់មុខហ្នឹងប៉ុន្តែអភិបាលកិច្ចយើងល្អអត់តម្លាភាពឬក៏មាននេះអត់អានឹងសំខាន់អញ្ចឹងដើម្បីឲ្យនេះយើងត្រូវតែចាប់ផ្ដើមពីខ្លួនយើងដូចគ្នាអភិបាលកិច្ចល្អជំរុញការស្រាវជ្រាវអញ្ចឹងយើងត្រូវតែមានមួយក្រុមទៀតធ្វើការស្រាវជ្រាវសិក្សានៅប្រទេសគេដែលគេដើមមុនយើងតាគេធ្វើអីសម័យឥឡូវដល់ណាហើយអញ្ចឹងអានេះជាការទំនើបកម្មរបស់វិស័យ TVET ហើយ ចុះទៅមួយ slide ទៀតចាក្នុងចំណុច5ខាងលើវាចែកជាចំណុចទុយទុយក្នុងហ្នឹងទៀតអញ្ចឹងចំណុចទី1ពង្រឹងនិងពង្រឹងទៅលើអីយើងមានឯកសារតេយ្យពង្រឹងទៅលើកញ្ចប់ស្តង់ដាររបស់យើងអញ្ចឹងបើរៀនហើយមានអីវាស់ថាវាពិតជាល្អអត់យើងអត់មានអីវាស់ទេអញ្ចឹងត្រូវតមើលត្រូវតែមានស្តង់ដារមួយថាឥឡូវអ្នកឯងរៀនកម្រិត C1 ទៅលើអគិសនីអញ្ចឹងកម្រិត C1 អ្នកឯងត្រូវចេះអីអញ្ចឹងត្រូវតែមានស្អីវាស់ អញ្ចឹងត្រូវយើងពង្រឹងសមត្ថភាពស្តង់ដារអញ្ចឹងស្តង់ដាររបស់យើងណាដែលអត់ទាន់យើងផលិតយើងត្រូវផលិតបន្ថែមដើម្បីឲ្យទាន់សម័យកាលអភិវឌ្ឍនិងពង្រឹងគ្រូបច្ចេកទេសយើងតែគ្រូយើងដែរតាន់ណាគ្រូយើងនៅតែពងៀននឹងកន្លែងឯងតែគាត់បានចុះទៅរោងចក្រសហគ្រាសឬគាត់ត្រូវបំពងគាត់ទៅមើលនៅអឺធីវេតនៅ ខាងអាស៊ានយើងអត់ឬក៏នៅប្រទេសក្រៅអត់ចឹងណាចឹងត្រូវតែពង្រឹងតែគាត់យើងមិនតែពង្រឹងតែជំនាញឯងពង្រឹងទាំងគ្រូដែរតែគ្រូល្អការផ្ដល់ទៅគឺល្អបានច្រើនតែគ្រូ ដែលគ្រូសួរទៅគាត់នៅខ្វះខាតចន្លោះខ្ញុំទៅសើជាចឹងសិស្សក៏អត់ស្អីចំណាប់អារម្មណ៍ដែរអាហ្នឹងក៏យើងដែរអញ្ចឹងត្រូវពង្រឹងតាំងពីអឺបទឋានកតយុត្តគ្រូយើងការផ្សព្វផ្សាយរបស់យើងគុណភាពបដោគ្រឹះស្ថានរបស់យើងជួនកាលទៅសាលាយើងមានអីហើយប៉ុន្តែខ្វះអនាម័យខ្វះអីមើលទៅវាអត់ស្អាតអីក៏គ្មានណាចង់មករៀនមកយើងដែរអញ្ចឹងយើងពង្រឹងអស់នឹងបន្ថែមដូចគ្នា ហើយរៀបចំផែនការអញ្ចឹងអានេះវាទៅជាទូទៅឯងពីព្រោះណាតអត់ផែនការយើងអត់ដឹងថាយើងដើរដល់ចំណុចណាត្រូវខ្វះអីពេលណាទេចាសុំទៅចំណុចមួយទៀតអានេះជាវិញ្ញាបនបត្រដែលយើងបានស្តង់ដារបានន័យថាសាលាយើងមាន37ឬស្ថានរដ្ឋខ្ញុំបញ្ជាក់អញ្ចឹងយើងបានទទួលដូចជា27អឺ28ហើយដែលមាន ស្ទួស្តង់ទទួលស្គាល់ស្តង់ដារ ISO អង្គ ISO ហ្នឹងគឺមិនមែនចេញពីខ្លួនយើងទេចេញពីសិង្ហបុរីមកគេមកវាតម្លៃសាលាយើងណាអញ្ចឹងអានេះជាអាចថាអាចទទួលថាទុកចិត្តបានពីព្រោះមិនមែនជាក្នុងប្រទេសយើងឬក៏អីគឺ2ឆ្នាំគេតែងតែមកវាតម្លៃម្ដងឆ្នាំហ្នឹងអ្នកឯងបានមិនប្រកាសថា2ឆ្នាំទៀតអ្នកឯងបានទេបើអ្នកឯងធ្វើអត់ត្រូវ criteria អញ្ចឹងគឺយើង មានយន្តការហ្នឹងជាប្រចាំដែរអឺចូលដល់ចំណុច2ពង្រីកលើការផ្ដោះផ្ដាលដូចខ្ញុំបញ្ជាក់អញ្ចឹងគឺ យើងមានជំនាញហើយប៉ុន្តែជំនាញយើងនឹងវាតន់អត់វាត្រូវគ្រប់គ្រាន់អត់យើងត្រូវបន្ថែមអីអត់អញ្ចឹងពង្រីកក្នុងប្រព័ន្ធយើងត្រូវដើម្បីពង្រីកវាបានយើងត្រូវធ្វើការផ្សព្វផ្សាយទៅដល់ហ្នឹងធ្វើការសនោមពរទៅដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធឪពុកម្ដាយយើងផ្សព្វផ្សាយទៅលើកូនសិស្សផ្សព្វផ្សាយទៅលើអីតាឪពុកម្ដាយអត់នេះជួនកាលឪពុកម្ដាយអត់ទេអត់ ជំរុញឲ្យគាត់ដឹងអញ្ចឹងត្រូវផ្សព្វផ្សាយទៅដល់អាណាព្យាបាលរបស់គាត់ជួនកាលអាណាព្យាបាលគាត់ហ្នឹងគាត់អត់មកទៀតអាជ្ញាធរ ជួនកាលគាត់អត់គាត់អត់ចាប់អារម្មណ៍អីគាត់ថាកូនគាត់រៀនតែប៉ុណ្្នឹងបានហើយតែដល់ពូមេភូមិទៅប្រាប់នោះណែរៀនគេកូនគេរៀនហ្នឹងគេនៅភូមិខាងនោះគេរៀនគេបានរៀនរយៈពេលខ្លីគេមានការងារធ្វើអីចាអញ្ចឹងកត្តាជំរុញរបស់គាត់អញ្ចឹងដើម្បីពង្រីកទៅការអប់រំគឺត្រូវការចូលគ្រប់គ្រងពី គ្រប់ពាក់ព័ន្ធទាំងអស់តាំងពីកូនសិស្សខ្លួនឯងផ្ទាល់ក្នុងការឲ្យនេះឪពុកម្ដាយអាជ្ញាធរមូលដ្ឋានមេឃុំមេស្រុកអីហ្នឹង ហើយរហូតដល់ថ្នាក់ជាតិបច្ចុប្បន្នយើងអាចឃើញហើយរដ្ឋាភិបាលគឺថ្ងៃទី15ខែ6អឺយើងមាន TVD Day ជាទូទៅយើងធ្វើនៅកោះពេជ្រតែយើងផ្អាកកូវីដតែឆ្នាំហ្នឹងក៏យើងបានធ្វើនៅកោះពេជ្រដែរយើងធ្វើពីប្រព័ន្ធមានន័យថាទៅផ្ទាល់នៅកោះពេជ្រហ្នឹងមានអនឡាញផ្ទាល់ផងហើយសម្ដេចក៏គាត់បានគ្រប់គ្រងទៅនឹងព្រោះវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះគឺគឺជាវិស័យអត្តភាព នៅក្នុងអត្តភាព ក្នុងការកសាងប្រទេស មិនដែលមានប្រទេសណាអភិវឌ្ឍលឿនដែលគ្មានបញ្ញវន្តដែលមានបញ្ញវន្តតិចទេអញ្ចឹងវិស័យនេះគឺជាវិស័យអត្តភាពនៅក្នុងអត្តភាពតែម្ដងដែលមានការគ្រប់គ្រងពីរដ្ឋាភិបាលប្រមុខអ្នកដឹកនាំប៉ុន្តែក៏ត្រូវការការចូលរួមពីគ្រប់ពាក់ព័ន្ធទាំងអស់ចាអឺទី3ដៃគូពាក់ព័ន្ធអឺសុំស្លាយអឺនេះពង្រឹងដៃគូរដ្ឋនិងឯកជនមានន័យថាពេលខ្លះឯកជនគាត់មិនចង់ទេគាត់អត់យល់ថាវា ជួយអីគេខ្លះគាត់ បើគាត់យកឬចូលទៅអត់ជំនាញគាត់ត្រូវទៅ train បុគ្គលិកហ្នឹងមិនប្រកាសថា train ចេះហើយបុគ្គលិកនឹងធ្វើការគាត់ហើយត្រូវចំណាយច្រើនទៅរកគ្រូអីតែបើគាត់សហការជាមួយយើងគាត់គាត់ផ្ដល់បច្ចេកទេសអឺសម្ភារៈមកយើងបង្រៀនតា train តា master គ្រូយើងគ្រូយើងអាចទៅ train បន្តគាត់ចំណាញ់ពេលហើយចេញទៅយើងចេញពីយើងទៅគឺអឺយើងបង្រៀនបានទាំងបច្ចេកទេសបានទាំង soft skill បានទាំងអយប័តទៅទៀតអញ្ចឹងអឺ វាអាចថាប្រសិទ្ធភាពការងារវាកើនឡើងអញ្ចឹងចំណេញគាត់អញ្ចឹងយើងត្រូវការបញ្យល់គាត់ឲ្យហឹងហ្នឹងហើយដើម្បីឲ្យគាត់ចូលរួមជាមួយយើងឲ្យបានច្រើនអញ្ចឹងអាតកតងនឹងអឺការភាពជាដៃគូហ្នឹងសូមមួយ slide ទៀតទៅអភិបាលកិច្ចល្អអញ្ចឹងបានន័យថាទន្ទឹមនឹងមើលមិញខ្ញុំនិយាយតែពីកតាខាងក្រៅហ្នឹងកតាដៃគូពាក់ព័ន្ធកតាឯងអភិបាលកិច្ចល្អគឺសំដៅទៅលើខ្លួនឯងក្នុងវិស័យខ្លួនឯងតែម្ដងថាការគ្រប់គ្រងរបស់យើងហ្នឹងគ្រូយាមរាជការយើងគាត់ គំរូល្អអត់គាត់គាត់មកធ្វើការតាន់ពេលអត់អឺអាពេលដែលគេសួរសំណួរហ្នឹងគាត់ respond ទៅគេតាន់អត់អញ្ចឹងអាហ្នឹងគឺការកោះប្រចាំងវាអបអាកិច្ចល្អបើយើងចាប់ឡើងពង្រឹងហើយបើសិនជាអ្នកពាក់ព័ន្ធចង់មើលព័ត៌មានក្នុងតែយើងមាន TVET miss តែយើងអាចមើលបានអត់យើងអាចផ្ដល់ព័ត៌មានទៅគេវិញអត់អញ្ចឹងក៏ជាកញ្ចក់ឆ្លុះមកខ្លួនឯងដូចគ្នាចាអឺខ្ញុំអាចនឹងលឿនតិចដែរហើយខ្ញុំអាចទៅ slide បន្ត ហើយនឹងការស្រាវជ្រាវនេះគឺយើងមានផែនការរបស់យើងថាយើងស្រាវជ្រាវនឹងយកពីប្រទេសណា model តាក់ទងនឹងគ្រឿងហ្នឹងគឺយើងអាចនិយាយថាបបិសោផ្ទាល់ខ្លួននេះគឺយើងអាចមើលក្នុងសិង្ហបុរីរយៈពេល50 60ឆ្នាំគាត់កែប្រែ ប្រទេសគាត់តែ50 60ឆ្នាំនេះដែលពឹងផ្អែកទៅលើវិស័យ TVET ទាំងស្រុងបានន័យថា TVET ដើរសំខាន់ក្នុងការប្រទេសឲ្យរីកចម្រើនលឿនយើងអាចគំរូដែលល្អមួយយើងអាចមើលខាង សិង្ហបុរីអញ្ចឹងការសើយាគឺពិតជាសំខាន់ដែលយើងត្រូវទៅដើរឲ្យតាន់អ្វីដែលត្រូវនេះដូចឥឡូវហ្នឹង5ឆ្នាំ10ឆ្នាំទៅមុខទៀតជំនាញរថយន្តសំណង់មេកានិកអេលិចត្រូនិកនៅតែអត់នៅតែអត់ខ្វះទីផ្សារអញ្ចឹង10ឆ្នាំទៀតសាំងមិនទាន់អស់ហងស្រុកខ្មែរអូដល់ពេលប្រជាជនចាប់ដើមមានចំណូលខ្ពស់ហ่ะត្រូវការកន្លែងកំសាន្តច្រើនត្រូវការរថយន្តជិះណាពីក្រៅពីដូរគ្រឿងតុបតែងឡានតុបតែងអីម៉ាស៊ីនត្រជាក់ តាមផ្ទះអេឡិចត្រូនិកចាប់ដើមទំនើបយើងអាចឃើញហើយសូម្បីតាទូរស័ព្ទក៏ទំនើបស្អីប្រើប្រាស់ប្រើ tele អីគ្រប់ទាំងអស់អាហ្នឹងគ្រឿងអេឡិចត្រូនិកទាំងអស់អញ្ចឹងរឿងអស់ហ្នឹងលក់តែគ្រឿងបន្លាស់ក៏យើងអាចមានចំណូលខ្ពស់ដែរអញ្ចឹងអានេះគឺជាជំនាញតែថ្ងៃអនាគតដែលយើងមិនខ្វះទីផ្សារ10ឆ្នាំ20ឆ្នាំទៅមុខទៀតប៉ុន្តែជំនាញផ្សេងផ្សេងដូចខ្ញុំបញ្ជាក់អញ្ចឹងពេលខ្លះអាចនឹងបាត់បង់ឱកាសទីផ្សារហើយ អ្វីដែលយើងយុវជនជំនាន់ក្រោយត្រូវតែចាប់ក្តាប់យកឲ្យបានបើមិនចឹងទេយើងអាចនឹងអឺអត់អាចនឹងអត់ការងារធ្វើមិនមែនថាយើងខុសអីទេជាក់ស្ដែងដូច Nokia ពីមុនយើងអាចឃើញ Nokia ណាគេមិនល្បី Nokia តែដល់ពេលហើយឥឡូវបាត់ Nokia អញ្ចឹងចាប់ដើមមាន iPhone ចាប់ដើមមាន Microsoft អីចឹងនៅថ្ងៃដែលចុងក្រោយនៅពេលដែល Nokia គាត់ចប់បានថាគាត់បិទហើយគាត់លក់អាភាគហ៊ុនគាត់ឲ្យទៅ Microsoft manager របស់ Nokia និយាយមួយម៉ាត់ចុងក្រោយគាត់ថាគាត់មានកំហុសអីសោះប៉ុន្តែដើរអត់ទាន់សម័យកាលអញ្ចឹងត្រូវគេបំភ្លេចពេលខ្លះយើងអត់ខុសអីជំនាញយើងអត់ខុសប៉ុន្តែយើងអត់ទាន់សម័យកាលគេអត់ត្រូវការយើងទៅធ្វើការឲ្យគេឯងវាដូចគ្នានឹងអញ្ចឹងដូចនឹង Nokia ដែលបាត់ពីពិភពលោកនឹងអញ្ចឹងអានឹងជាឧទាហរណ៍ដែលយើងឃើញជាក់ស្ដែងនឹងតែម្ដងចាអឺហើយតកតងសុំស្លាយមួយទៀតអស់ហើយ អូអានេះកតាជោគជ័យដូចជាអត់នេះទេយើងអត់ខ្ញុំអត់ចាំនេះព្រោះកតាជោគជ័យវាមានច្រើនដូចនិយាយចឹងដើម្បីឲ្យធីវេតដើរវាមានច្រើនដូចខ្ញុំនិយាយយ៉ាងយើងអាចបន្ថែមអានឹងខ្លួនឯងចាស់ដើម្បីឲ្យនេះហើយខ្ញុំអាចនឹងបង្ហាញរូបអឺរូបភាពសភៅហ្នឹងគឺដែលខ្ញុំបញ្ជាក់ថាមានគោលយុវ័យហ្នឹងគឺយើងមានសភៅទាំងអស់អញ្ចឹងអស់លោកលោកស្រីអាចនឹងមើលអាហ្នឹងយើងអាច search នឹង Google search នឹង internet អាចមាន មានជាសោះមានជាអី ហើយរូបភាពថ្នាក់ដឹកនាំគឺរូបសុំមួយ slide ត្រីក្រោមការដឹកនាំអារដ្ឋអាដាមរដ្ឋមន្ត្រីគឺយើងបានរីកចម្រើនក្នុងវិស័យ TVET បានច្រើនមែនទែនអាដាមអត់សំហេបន្ទាប់មកគឺស្ថាបនិករបស់ TVET គឺអាដាមពេជ្រសុភ័ណ្ឌតែម្ដង ដែលគាត់ប្រើពេលគាត់ជាងកន្លះជីវិតហើយកសាងវិស័យហ្នឹង តាំងពីអត់មានសាលា មានតែសាលាតិចតួចនៅទូទាំងប្រទេសរហូតដល់មានសាលាអឺទូទាំងប្រទេស មានច្រើនហើយ ហើយយើងបានប្រកួតទៅប្រកួតជំនាញអាស៊ានទៅដល់អាស៊ានទៀតចាហើយក្នុងហ្នឹង ក្នុងហ្នឹងមានរូបថ្នាក់ដឹកនាំអគ្គនាយកឋានអាដាមបណ្ឌិតហ៊ីស៊ីដេតហើយថ្នាក់ដឹកនាំរបស់អគ្គនាយកឋានប្រធាននាយកឋានអគ្គរងអីច្រើនយើងបានធ្វើកិច្ចប្រតិបត្តិការច្រើនដើម្បីឲ្យវិស័យយើងកាន់តែដើរហើយមួយទៀតគឺស្លាយមួយទៀតសុំស្លាយមួយទៀតគឺអានេះគឺរូបភាពសិស្សតែម្ដងភាគច្រើនគឺយើងធ្វើយើងមានរោងជាង ដូចខ្ញុំបញ្ជាក់អញ្ចឹងយើងធ្វើ70%អញ្ចឹងត្រូវតែដាច់ខាតត្រូវតែមានរោងជាងសំណង់អគិសនីគឺយើងបំពាក់ឧបករណ៍មានច្រើនណាស់ហើយស្លាយបន្ទាប់គឺអគាររបស់យើងដែលមានការគ្រប់គ្រងពីរដ្ឋាភិបាលថ្នាក់ដឹកនាំអញ្ចឹងយើងអគារយើងកម្ពុជាគឺដូចអគារអ្នកមតីអញ្ចឹងតែឥឡូវហ្នឹងគឺយើងបានឃើញរីករីករូបឡើងច្រើនគឺដូចនៅ NPA នៅពេញដូចនៅ NPIC អីហ្នឹងគឺអគារធំធំណាស់អញ្ចឹងយើងអត់ខ្វះអគារសម្រាប់បដិបដាប្រជាជនទេ អានឹងបានថាយើង ready ហើយស្រាប់ប៉ុន្តែនៅមានខេត្តមួយចំនួនដែលយើងត្រូវការការគ្រប់គ្រងពីរដ្ឋាភិបាលក៏ដូចជាដៃគូពាក់ព័ន្ធក៏ដូចជាការគ្រប់គ្រងពីរាជរដ្ឋា